ឆ្លាតខ្លាំងណាស់អាយុទៅ តែ3ឆ្នាំកូនស្រីរបស់លោកនីរតនាលុតជង្គង់សំពះលៀងបាតជើងឲ្យប៉ាម៉ាកន្លងមកអូនម៉ែលកូនស្រីបណ្ដុលចិត្តរបស់តារាចម្រៀងប្រុសនីរតនាតែងត្រូវបានមហាជនអ្នកគាំទ្រនៅលើបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍និងសរសើរខ្លាំងពីសកម្មភាពដ៏វៃឆ្លាតមុខមាត់ក្រមិចក្រមើមនិយាយស្ដីគួរឲ្យស្រឡាញ់របស់នាងតូច ដែលប៉ាម៉ាក់របស់អូនតូចតែងតែបង្ហាញនៅលើបណ្ដាញសង្គមជាហូរហៃនោះ។ ជាក់ស្ដែងថ្មីថ្មីនេះមហាជនអ្នកគ្រប់គ្រងនៅលើបណ្ដាញសង្គមកាន់តែស្ងើចសរសើរចំពោះអូនម៉ែលកាន់តែខ្លាំងក្រោយពីឃើញសកម្មភាព របស់អូនឆ្លាតខ្លាំងដែលបានលុតជង្គង់សំពះនិងលៀងជើងជន់កម្រងផ្កា លោកប៉ាអ្នកម៉ាក់ជាការដឹងគុណនិងសំពោសំជ័យសិរីសួស្ដីពីអ្នកមានគុណក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។ រីឯក្រឡេកមកមើលលោកនីរតនានិងភរិយាក្រោយទទួលការសំពះគោរពពីកូនស្រីបណ្ដូលចិត្តហើយក៏ឃើញកូនស្រីឆ្លាតចេះដឹងបង្ហាញទង្វើដ៏គួរឲ្យស្រឡាញ់បែបនេះអ្នកទាំងពីរហាក់រំភើបចិត្តញញឹមពោពេញដោយក្តីសុខខ្លាំងណាស់ចំពោះសកម្មភាពនេះដែរមហាជន នៅលើបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ចែករំលែកនិងបញ្ចេញមតិបង្ហាញចិត្តសរសើរចំពោះគ្រួសារតូចដ៏កក់ក្ដៅរបស់លោកនីរតនានិងសរសើរពីភាពប៉ិនប្រសប់ក្នុងការបង្ហាត់បង្រៀនកូនបានយ៉ាងល្អរបស់លោក និងភរិយាផងដែរចាគួរឲ្យស្រឡាញ់មែនតែនអូនម៉ែលកូនស្រីបណ្ដូលចិត្តលោកនីរតនាអាយុទៅតែ3ឆ្នាំនោះទេប៉ុន្តែ គេចេះខ្លាំងណាស់ចេះលៀងបាតជើង ចេះស្ដាប់បង្គាប់ឪពុកម្ដាយ ធ្វើឲ្យមហាជនមិនសរសើរមិនបានអរគុណច្រើនបងប្អូនទាំងអស់គ្នាតេតងនឹងអត្តបទនេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា